I don't celebrate This is a fulfilling but I remain I just know the time how I'm awake Be bên nước mọc I let thêm một bộ flick này Shout out to my idol, celebrate This is a fulfilling but I remain I just know the time how I'm awake Be bên nước mọc I let thêm một bộ flick này He said, sun don't shine every day Money don't last when you broke I don't believe that everything they say. Yeah, yeah, yeah, yeah. He said, Sun don't shine every day. Money don't last when you broke. I don't believe that everything they say. Yeah, yeah, yeah, yeah. ម្លាយអ៊ីស្លាយយល់ដោយដៃថែទៅស្រ័យជាមួយនឹង Zeus វាពុតចម្លែកតែខ្ញុំមិនប្លែកបញ្ចូលទៅតាមមនុស្ស I fight the time chronos I fight the light Apollo ខ្ញុំវាយតតែបាត់លោកបាត់ខែចក្រវាលសុទ្ធតែ Robus ខ្ញុំនៅតែឈរនៅទីនេះលេងរឿងជីវិតខ្ញុំមួយនេះទោះជាយ៉ាងណាក៏មិនលុកក្បាយក៏ទួលណាណាវាមកជីអាខ្លះខ្លះជាយើងជំរាបគេចាត់លុយចូលឲ្យបាញ់ឆេះពួកនេះស្ទើរភ្លើងទើបតាឡើងគ្រឿងព្រៀបបានចំបាំងកំពុងឆេះ អខ្ញុំងើបពីដេកពេលខ្ញុំបើកភ្នែកខ្ញុំជួបតែរឿងមិនល្អដំណើរជីវិតក្នុងព្រះអាទិត្យជូនស្រាយជូនវិញជូនស្គរ Double up in my life ខ្ញុំនៅតែកំរតែ dopamine in my mind ឥឡូវ សតកម្រ step by step តាមសម្រួលគុំមិនព្រៃព្រោះតាមព្រំលិខិតក្រៅត្រជាក់ធ្លាក់ចូលឡើងអត់ត្រីវិស័យនេះខ្សែជីវិតជា only that fish go with the flow make money you got edit you plus you like the devil now i can know why this is stifle might i lose or i win i don't know maybe mistake can release my soul maybe it is but i still live for I still live for sun shine every day Money don't last when you broke I don't believe that everything they say Yeah, yeah, yeah, yeah, he said Sun don't shine every day Money don't last when you broke I don't believe that everything they say Yeah, yeah Yeah Yeah, day turn, night turn But not every time it's your turn Let's burn You will see who stay and you will see who relax You will see who gone with slot បង្ខំណាយ៉ាងម៉េច Oh I don't know where I can go and stay អាចចំត្រៃនឹងនេះរំភីទៅទេទាំងរឿងល្អហើយនឹងរឿងអាក្រង់អ្នកខ្លួនឯងអ្នកបង្កើតវាទាំងអស់តែមានប៉ុន្មានអ្នកដែលគេបានយល់ហើយ ំណក់ដល់ទ្រជានៅទីនេះមានអ្នកខ្ញុំរ៉េដាប់សុខតែបានប្រាប់ពីផ្លូវជីវិត promote your energy កំណត់គ្រប់វិនាទីសារ៉េកូ បាច់ទៅព្រោះខ្លួនអ្នកតែមួយយ៉ាងអស្ចារ្យអស្ចារ្យអ្នកខ្លាំងខ្លាគ្មានអ្នកណាគ្រប់អ្នកព្រោះតែមានមនសិការព្រមទាំងឆន្ទៈវាមាននៅក្នុងអ្នកស្រាប់នៅពេលដែលអ្នកចាប់បដិសន្ធិកាត់នៅលើពិភពលោកនេះព្រះរែងវាសនាបណ្ដាឲ្យយើងទៅជាបានបែបនេះទៅជួបវាសនាស្ថិតនៅលើដៃរបស់អ្នកទាំងប្រឹងប្រែងអ្នកមិនខ្វះកន្លែងដែលត្រូវទៅទេ